នៃទូទាំងប្រទេសមានកិត្តិយសបានអគ្គសហព័ន្ធការងារជ្រើសរើសរៀបចំសកម្មភាពនេះគណៈកម្មការបានប្រកល់អំណោយដោយឥតគិតថ្លៃចំនួន1300ចំណែកជូនការទិញទំនិញបញ្ចុះតម្លៃនិងទិញទំនិញដោយតម្លៃសូន្យដង ចំនួន15000សន្លឹកនិងបានពិនិត្យសុខភាពផ្ដល់ថ្នាំដោយឥតគិតថ្លៃចំនួន300សន្លឹកតម្លៃសរុបជាង1300លានដុល្លារ លោកស្រីហៅទូអានអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តបានវេតម្លៃខ្ពស់ចំពោះសកម្មភាពរបស់ផ្សារសាជីពឆ្នាំ2023រួមវិភាគដល់សមាជិកគ្រួសារកម្មករនិយោជិតមានជីវភាពខ្វះខាតអំណរឆ្នាំថ្មីឆ្នាំថ្មីមានភាពកក់ក្ដៅជាងនេះគឺជាឱកាសដើម្បីតបចប់សាជីពសមាជិកសាជីពនិងនិយោជិតជាមួយនឹងរដ្ឋអាណាចក្រ សមាគមអង្គភាពអាជីវកម្មនិងសង្គមទាំងមូលលោកស្រីអនុប្រធានបានឲ្យដឹងថាឆ្នាំនេះសមាជិកសហជីពនិងកម្មករប្រមាណ27,000នាក់នឹងបានទទួលអំណោយចូលឆ្នាំថ្មី សាសាជីពចូលឆ្នាំឆ្នាំវៀតណាមឆ្នាំ2023ត្រូវបានប្រារព្ធឡើងជាលើកដំបូង ដោយមានតូបតំណែងចំនួន50ភាគច្រើនជាតំណែងប្រើប្រាស់ប្រចាំគ្រួសារផលិតផលអូកូបរបស់ខេត្តត្រូវយ៉ាង។ ផលិតផលអស់ទាំងនេះបានបញ្ចុះតម្លៃពី15ដល់50%។